lên រៀបអីមិនបាន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

ចាជាបន្តរីករាយជាមួយនឹងម្ចាស់សំណុំពរជាចង្វាក់រងវងចាត្រៀមខ្លួនដល់ម្ចាស់បត់ ថាអួតថាខ្លួនកំឡងដឹកមេសាដែរប្រហើយកំឡងខ្លួនមួយស្ដាប់ហើយខ្ញុំនៅសោកសោកដែរអើក៏ព្រួយដោយសារតែកំឡងខ្លួនមួយកូនមួយមិនដឹងទេដោយសារតែកំឡងខ្លួនមួយ